អស់ប្រមាណក៏អស់ទៅវុយអស់ប្រមាណក៏អស់ទៅអើយអនុមោទនាវុយមែនយមខ្លះធ្វើប៉ុនណាយមធ្វើប៉ុនឯបើធ្វើមួយអាចារ្យអីមិនអីទេញោមដល់ធ្វើប៉ុនមួយលោក ខ្លាចតលោកមានញោមញោមអើយ ស្មាគ្រាន់តែចង់បញ្ជាក់ឯណាបើធ្វើបន់ឲ្យញោមញាតពុតបរិស័ទនឹងខ្លាចតលោកមានមិនបាច់ធ្វើបន់ជាមួយនឹងលោកទេលឺទេញោមលឺអត់អានេះថ្មគ្រាន់តែប្រាប់ប្រាប់យកទៅបន់ទេគ្រាន់តែបើតែញោមធ្វើបន់ជាមួយលោកបើខ្លាចលោកមានអានឹងកុំធ្វើបន់ជាមួយនឹងលោកញោមព្រោះលោកមានស្អីក៏វាអត់ប្រសើរដូចគេប្រសក់អ្នកមានស្អីដែរមែនទេញោមមែនអត់ ដោយអាត្មាអីមានឡានក៏មិនប្រកាសថាហេហ៊ីបរមមានឡានអីបែបបើកខ្លួនឯងកើតអត់កើតដដែលញោមអត់មានលុយទៀតអ្នកឃើញអូហ៊ីបរមមានលុយបែបចូលការ៉ាអូខេកើតណាមើលទៅអត់កើតគេទៀតញោមលឺញោមលឺអត់អត់ដើរទេសនាអញ្ចឹងនោះឈឺឈឺអ្នកឃើញណាគេកោសជប់ច្រើនណាស់អាត្មាមានលុយដែរបែបគិតអែបរកកោសជប់គេដែរហ្នឹង ក៏អត់កើតគេទៀតញោមមែនទេញោមមែនអត់លោកមានឲ្យដូចអត់មានអាដែល ចាត់ដូចថាអត់អញ្ចឹងញោមយ៉ាងមិនបាច់ទៅចំណែនជាមួយលោកខ្មោចលងស្អីទេញោមហើយបើចំណែនជាមួយលោកទៅនាំគ្នាមកបួសឲ្យអស់ស្រឡះទៅមែនទេញោមមែនអត់ញោមកុំគិតថាលោកបួសស្រួលណាញោមបួសអត់ស្រួលទេលឺញោមលឺអត់ ណាញោមគិតមើលណាតម្រងតកោបានហ្នឹងឃើញទេញោមកោហ្នឹងវានៅខ្លះវាអស់ខ្លះវានៅខ្លះវាអស់ខ្លះតម្រងកោអាលីងដូចសបកអាលឹកហ្នឹងដឹងមុតប្រមាណកន្លែងទេញោមលឺអត់អាហ្នឹងនិយាយថាកោអាហ្នឹងមួយផងញោមហើយនៅអាពេលញោមឯងប្រគិនចពោមកមុននឹងលើកប្រើមកនៅសោតមែនទេញោមមែនទេនៅអាធัวខ្សឹបនឹងមិនដឹងប្រមាណទេញោមប្រគិនចពោមក សូតញោមប្រគិនបាយមកសូតញោមប្រគិនសេនាសនៈមកសូតប្រគិនកលៀនអភ័យតិចៈមកសូតអាធរខ្សឹបនឹងសូតរហូតញោមលឺហ៎កុំគិតថាលោកស្រួលគ្រាន់តែមកឆាន់អនិច្ចាវត្តសង្ខារាឆាន់ឆ្អែតបានលុយអ្នកកុំគិតអញ្ចឹងញោមលោកពិបាកណាស់ញោមកុំថាលោកស្រួលញោមម៉ែនេះញោមមែនអត់ ណាកុំចំណែនមួយលោកអីយើងដាក់កាន់ពុទ្ធសាសនាញោមណាឥឡូវចូលដល់ធម៌អាយើងវិញញោមមិញអាត្មាបច្ចៈអំពីសិលណាញោមណាញាតញោមពុទ្ធបរិស័ទនឹងមាន សិលអ្វីអ្វីក៏ញោមមានដែរមានទ្រព្យសម្បត្តិក៏ដោយខ្សារការរក្សាសិលមានបានតកាន់ឋានសួគ៌ក៏ដោយសារការរក្សាសិលញោមបានតកាន់អេកន្តបរមសុខពូលគឺព្រះនិព្វានក៏ដោយសារតការរក្សាសិលណាញោមណាអានឹងសិតតែធម៌មកមនុស្សវិញណាញោម លើហ៎ហោទី3ចាគៈលះបង់ទ្រព្យសម្បត្តិដាក់ឲ្យទៅជាទានណាញាតិញោមពុតបរិស័ទមានប្រហែលញោមធ្វើទៅវាមិនខុសទេញោមណាមានតិចធ្វើតិចមានច្រើនធ្វើច្រើនបើអត់មានទេកុំធ្វើញោមតែញោមខ្លះហីតំណងមិនតំណងអីវាបើអត់មានអីទៅរកតំណងអីដូចគេឃើញមែនទេបើតែកុំអោយតែអត់ហើយឃើញគេធ្វើហើយទៅនិយាយ អឺមិនដឹងស្អីទេបនខ្មោចលងនៅឯណាទេអាឯងអត់មានសោះឲ្យទៅនិយាយរឿងគេធ្វើបនគេមានគេចេះធ្វើទៅយើងអត់មានចេះត្រេកអរមួយគេទៅតែនិយាយខ្លះអត់ទេណាអាធ្វើខ្លួនឯងអត់ធ្វើទេប៉ុន្តែតែនិយាយអាគេដឹងបនខ្មោចលងស្អីទេធ្វើធ្វើមិនដឹងបនស្អីទេអញឃើញធ្វើបនយូរហើយនៅតែលហាមទៅលហាមទៅមិនដឹងស្អីទេឯងអត់ធ្វើសោះហ្នឹងណា អាគេធ្វើឲ្យមន្ត្រីអមមួយគេអញ្ចឹងបើញោមមានតិចធ្វើតិចទៅមានច្រើនធ្វើច្រើនទៅហើយបើអត់មានទេកុំធ្វើហើយកុំនិយាយលឺឯងញោមលឺអត់អាដល់ទី3ជាក់ខ្លីៗបន្តិចដល់ទី4នោះគឺសតតៈស្ដាប់សំខាន់ណាស់ញោមរឿងការស្ដាប់នេះដោយញាតញោមពុតបរិស័ទអញ្ចឹងធ្លាប់តែលឺអាត្មាទេសតាមវត្ថុញោមស្ដាប់ហើយហើយសំលេងរបស់អាត្មានោះ សាច់ធរសាច់អីហ្នឹងញោមស្ដាប់ហើយតាមវត្ថុមែនទេញោមប៉ុន្តែស្ដាប់តាមវត្ថុហ្នឹងវាអត់ដូចញោមបានមកអង្គុយស្ដាប់ផ្ទាល់អញ្ចឹងទេ ពាក្យខ្មែរគេលើកឡើងថាម៉េចឮគេនិយាយ100ដងមិនស្មើនឹងបានឃើញម្ដងឃើញមកដកអាឃើញ100ដងមិនស្មើនឹងបានប៉ះម្ដងណែនេះ តើអញ្ចឹងញោមញាតគាត់បោសាទអញ្ចឹងសំខាន់ណាស់រឿងការស្ដាប់នេះញោមហើយរឿងអាត្មាទេនេះមិនមែនប្រកាសថាអាត្មាអ្នកទេតាមវត្ថុនឹងអាត្មា ទេមកវាត្រូវទាំងអស់ទេចំណុចណាត្រូវចំណុចណាល្អញោមយក មកប្រតិបត្តិញោមយកមកគោរពយកមកអនុវត្តដើម្បីជាប្រយោជន៍ដើម្បីជាបុណ្យកុសលហើយចំណុចណាខ្វះខាតញាតិញោមពុទ្ធបរិស័ទបោះចោលអស់ទៅណាញោមណានឹងហើយកុំຕົកហើយឃើញសំខាន់ណារឿងការស្ដាប់នេះ ហើយមួយទៀតព្រះអង្គសម្ដែងថាបញ្ញាហើយបញ្ញានេះវាមិនមែនចេះតែកើតឡើងដោយអីអញនឹកឃើញតែចង់បានបញ្ញាបញ្ញានឹងវាកើតដោយឯងឯងនឹកឃើញនោះទេណាយមណាព្រះអង្គសម្ដែងហេតុដែលនាំឲ្យកើតបញ្ញាមាន3សត្តាមយៈបញ្ញាបញ្ញាកើតមកអំពីការស្ដាប់ចិនតាមយៈបញ្ញាស្ដាប់ហើយគិតដោយអាត្មាពុកទេសនាហ្នឹងយមឯងស្ដាប់ហើយត្រូវគិត ផងហើយលោកទេសនឹងធေါ်ព្រះមែនមកធေါ်ព្រះស្ដាប់ លោកទេធរតាប្រមាញឬក៏ធរពមីមែនអញ្ចឹងបាទអាត្មាទេអញ្ចឹងអញ្ចឹងញោមស្ដាប់ទៅបានណាសបាយវត្តចោលទៅប្រទេសធរព្រះយក ទៅគោរពប្រតិបត្តិទៅហើយចិនតាមរយៈបញ្ញាស្ដាប់ហើយគឺត្រូវតែគិតមួយទៀតភាវនាមយៈបញ្ញានេះសំខាន់ណាស់ញោមស្ដាប់ហើយកុំតែជែកគ្នាអាញោអាយ៉ាអោពិបាកលោកញោមវាដូច មានអាកន្លែងខ្លះធ្លាប់មុនអាត្មាទៅទី ចង់បានព្រះអង្គណាចង់ស្ដាប់ណាចង់បានព្រះអង្គណាចង់ស្ដាប់ណាដល់តែឯងនេះខំទួយហូតណាហូតណៃញោមម៉ៃដល់តែទៅដល់គេមិនទីដូចយើងថ្ងៃយ៉ាងណាគេឲ្យលោកទីពេលព្រឹកញោមអាម៉ោង8ព្រឹកអាចារ្យនោះញោមមកដឹងអាចារ្យមកពីស្រុកណាអាចារ្យនោះមិនដឹងបានរៀនបានសូត្រអត់ទេអាឯងកំពុងអង្គុយទេអញ្ចឹងញោមអាចារ្យនោះយកបាត់យកមកដាក់មុខលោកហ្នឹងហ្មង ហើយកំពុងអត់ទីវោកវោកអញ្ចឹងទៅគេបកុសប្រកាសឲ្យម្ចាស់ដើមទៀនប្រធានឯដើមប៉ុនហ្នឹងដួសបាយម្នាក់ម្ចាស់មករាប់បាតលោកហើយនៅមុខលោកទេហ្នឹងឯងទេបដាលគាត់ទៅរាប់បាតបដាលហើយក៏លេខមើលទៅតាតាមួយចំនួននោះនាំរឿងអង្គុយជក់បរិយបែខ្នងដាក់លោកហើយក៏លេខមើលទៅយាយតាមួយចំនួននោះនៅហូបស្លាមលូយាយខ្លះជូតស្លឹកតាខ្លះក៏ជែកគ្នា ឡូឡាឡូឡាកុំអោយមានអ្នកស្ដាប់លោក ទេមានអ្នកឡូឡាម៉េចលងស្អីទេអាមុខដូចដូនតាស្អីអញទេទេតាកន្លះម៉ោងអីវាំងវិចវិចទៅវត្តវិញទៅខ្ញុំពីបានតែគាត់នឹងគាត់ថាគាត់ទេដល់អាត្មាគាត់ថាអេព្រះអង្គព្រះអង្គឯងហ៊ីបរមមែនចប់ប៉ុនគាត់មកអាទិត្យណាញោមគាត់ទេទៅព្រះអង្គហ៊ីបរមមែនអូអាត្មានឹងឯងហ៊ីបរម អីចោះព្រះអង្គឯងទេតាមវត្ថុរាល់ថ្ងៃនឹងមែនអូអាត្មានឹងហើយហេដែលកសែតដែលគេថតតាមវត្ថុឲ្យគេចាក់តាមរោងបនរោងអីហ្នឹងព្រះអង្គឯងនឹងមែនអូអាត្មានឹងហើយអីចោះលោកក្នុងវត្តព្រះអង្គឯងនឹងមានលោកប្រមាណអាត្មាដល់25អង្គអីចោះលោកចេះទេប្រមាណអង្គឲ្យតលោកចេះទេដាក់អញ្ចឹងហ្មងទៅអត់ថាលោក25អង្គនឹងចេះទេប្រមាណអង្គអាត្មាថាឲ្យលោកចេះទេហ่ะ ទេប្រុសប្រមាណអង្គអេប្រុសមិនប្រុសស្មាមិនដឹងហើយដល់ហើយគាត់ថាអេព្រះអង្គឯងទៅទេប៉ុនខ្ញុំកណាលេងញ៉ាំងយកញ៉ាំងយកអញ្ចឹងព្រះអង្គតែ30នាទីលេងវិចវិចទៅវត្តវិញអញ្ចឹងអត់មានប្រុសអីបន្តិចបានអាត្មាថាអាត្មាក៏ថា ហើយចឹងញោមឯងអអាត្មាប្រទេសប្រុសម៉េចអអាត្មាទេសអាម៉េចបើកំពុងអាទេសអាចារយកបាតយកមករាប់ហ្នឹង ហើយក៏លេខមើលតាមួយចំនួនជក់បរិយក៏លេខមើលនិយាយទៅនាំគ្នាមិនទឹកគូតជូត ស្លឹកកុំឲ្យមានអ្នកស្ដាប់ធម៌មានអ្នកលោឡាអញ្ចឹងហ្នឹងអាត្មាទេអាម៉េចបានក៏ថាអព្រះអង្គអើព្រះអង្គស្រុកខ្ញុំកណាវាទៅលប់តែអញ្ចឹងអើអាត្មានេះក៏ថាអើបើស្រុកញោមទៅលប់តែអញ្ចឹងទៅរនិមន្តលោកទៅលប់អញ្ចឹងទេដែរទៅស្អប់រឹកពេកញោម ស្រុកគាត់ប្រឡប់តែអញ្ចឹងហើយលោក ទីបដានិយាយគ្នាបដាហើយដល់ឡាលោកទីមិនបរោះតាំងបាច់បន្ទោសលោកលោកនឹងទីស្ដាប់កើតស្ដាប់យល់ស្ដាប់មិនបានអើអាណាស្ដាប់បានបើឯងលោកទីបដាឯងនិយាយគ្នាបដាអញ្ចឹងហ្នឹងមែនទេញោមមែនអត់លោកអ្នកទេនឹងប្រៀបបី ដូចអ្នកចាក់ទឹកបញ្ចូលដបនេះនិយាយអ្នកព្រំឯងកដៅហើយហ្នឹងឯងកម្មញោមឯងទេ ដល់អ្នកព្រមនឹងទៅរៀងកម្មជាងគេមកយោការបិទមុនដំបូងនៅឯនោះហើយតានៅកន្លែងលប់នោះទៅម៉េចម៉េចមកកិលមករលែងក្តៅឯងអាបិទយាយអ្នកព្រមនឹងសាច់កម្មល្មងហ្នឹងនេះថ្មបច្ចៈប្រាប់យាយយាយទាំងអស់គ្នាលោកអ្នកទេហ្នឹងប្រៀបដូចអ្នកចាក់ទឹកបញ្ចូលដបអញ្ចឹងញោមញាតញោមអ្នកកាន់ដបអាថ្មអ្នកចាក់ទឹក បើអាត្មាខំប្រឹងចាក់ហើយញោមឯងផ្អៀងមាត់ដបចេញអាត្មាមានទឹកមកធុងសាំងក៏ចាក់អំពេញមកដបញោមឯងដែរមែនអត់ញោមមែនអត់តែបើលោកចាក់ឲ្យញោមឯងតម្រង់មាត់ដបនោះចំបើចាក់មិនចូលដបនឹងបាច់ធ្វើលោកឯងញោមមែនឯងញោមមែនអត់យ៉ាងណាមិញបើទេឲ្យញោមស្ដាប់មិនបានឲ្យតែញោមផ្ទៀងស្ដាប់ឲ្យមែនតែនបើទេឲ្យញោមឯងស្ដាប់មិនបានមិនបាច់មុនថ្មមកទៀតទេឆ្ងាយណាស់ញោមឆ្ងាយណាស់ ខ្ញុំបានបញ្ជាក់ប្រាប់លោកយាយលោកតាពុទ្ធបរិស័ទទាំងអស់ការចម្រើននៅអឺបញ្ញានេះគឺ សំខាន់ណាស់ខ្ញុំបញ្ញា មិនមែនការកើតដោយឯងឯងនឹកឃើញថាខ្ញុំចង់បានបញ្ញា បញ្ញានឹងវាកើតខ្ញុំចង់មានប្រាជ្ញាប្រាជ្ញានឹងវាកើតបើចង់មានបញ្ញាណាញោមណាតើតើមានសត្តាមយៈបញ្ញាចន្តាមយៈបញ្ញាភាវនាមយៈបញ្ញាទើបបញ្ញានឹងវាកើតឯងឯងណាញោមណា ហើយមិនត្រឹមតែប៉ុណ្្នឹងឯងដូចញោមទៅសិក្សារៀនសូត្រអញ្ចឹងបើយើងញោមមិនយកសុជិពុលិបើសិនអាការណាញោមញាតពុតបោស័តទៅកន្លែងណាក៏ដោយបើញោមចង់ចេះចង់ដឹងចង់មានបញ្ញាចង់មានប្រាជ្ញាតោះតែញោមមានសុជិពុលិទាំង4ហ្នឹងទៅញោមចេះញោមដឹងមែនទេញោមមែនទេអូអនុមោទនីហ្នឹងហើយបានហើយប៉ណ្ណឹងចោះញោមទៅមុខទៀតលេងរួចហើយបង អឺដល់ម៉ោងប្រហែលណាញោមម៉ោងម៉ែណាម៉ោង3:27នាទីបងអញ្ចឹង3នាទីទៀតដល់ឲ្យចប់ញោមឲ្យគ្រប់ញោមណាហ្នឹងហើយបានហើយញោមប្រុសអាត្មាកលេចមើលទៅក្រៅទៅសត្វសារិកាក៏វាចូលដេកសេកក៏វាចូលតនងឃុំក៏ចូលបកងយាយតាតំណងក៏ដូចជាចុកដៃចុកជើងចិត្តសងចិត្តស័យវិលមកចុកវត្តចង្អោខ្លះខ្លះ ប្រសងផងយើងក៏ចេះតែជ្រាវចកេះបើអាត្មា ប្រឹងប្រឆេះមិនទេតាក់មួយឯនេះទេផ្លាញមួយយ៉ាងប៉ណ្ណឹងចាស់ញោមណាអនុមោទនីចង់បញ្ជាក់ប្រាប់លោកយាយលោកតា ពុទ្ធបរិស័ទទាំងអស់គ្នាណាញោមណាញោមញោមអើយបញ្ជាក់តែចុងក្រោយបន្តិចឯងឲ្យញោមជួយឆ្លើយអាត្មាបន្តិចណាអ្នកស្ដាប់ពធណាញោមណា បើសិនបើឪពុកញោមចាំស្ដាប់ណាញោមបើសិនតើឪនឹងនៅលើក្រែអ្នកញោមស្ដាប់អត់តណាញោមយើងដាក់ធ្វើបន់ណាស្ដាប់អត់តណាញោមឪនៅលើក្រែឥឡូវញោមចាំចាំឆ្លើយទាំងអស់គ្នាណាញោមឪនៅលើក្រែហើយដល់អាកូននឹងវាមកពីផឹកវាស៊ីសបងអ៊ូបនូណាឃើញឪនៅលើក្រែអញ្ចឹងទាញក៏បាត់មកកាត់ឪ10ក៏បាត់ 20កបិតកូននឹងបាបអត់ឲ្យញោមហីឆ្លាតឯណោះឧទាហរណ៍ថាអោនឹងនៅលើក្រែចងក់ងក់លើក្រែអញ្ចឹងហាកូននឹងមកពីផឹកស្រាទៅបឹងអួបនូអោបណោអញ្ចឹងហ៎ហើយមកដល់ឃើញអោនៅលើក្រែងក់ងក់នឹងញោមដល់តែទាញកបិតនឹងកាប់អោ10កបិតកាប់អោនឹង20កបិត កូននឹងបាបអត់ណាញោមបាបអត់បាបអត់អាត្មាថាអត់បើញោមថាបាប អាត្មាថាអត់ឥឡូវញោមគិតមើលថាបាបនឹងបាបត្រង់ចេតនាមួយណាអូបើគាត់កូននឹង កាប់ក្រែបាបទេតែចេតនាត្រង់កូននឹងកាប់អោ ហើយចោះកូនកាប់អ៊ូមិនកាប់អ៊ូពុកឯណាកាប់អ៊ូលឹកអីតាអីអត់បងស្ដាប់អាត្មា អាត្មាថា កូនមកពីផឹកស៊ីអ៊ូនៅលើក្រែកងុកងុកហើយចាលឹកកាលណានៅលើក្រែមានខ្យល់បក់ងិកងាក់ងិកងាក់មិនយ៉ាងហើយដល់ឲ្យវាហេវវាមិនកា 10ក៏បាត់ក៏ដោយកាប់20ក៏បាត់ក៏ដោយយើងទៅបានស្អីវាបើកាប់អោលឹកហ្នឹងមកវាកាប់អោពុកអានឹងដឹងបាបហើយអេយាយយាយ No ហ្នឹងហើយឥឡូវបញ្ជាក់មកបន្តិចខ្ញុំណាដោយសារតែខែនេះខែអីខ្ញុំខែរងាឬខែក្តៅក្តៅវ៉ាមិនចឹងហ៎ខ្ញុំ សូមផ្ដាំដល់កូនកូនគ្រប់រូបទាំងឡាយណា ភេទជ្ជៈខ្លួនឯងក្នុងមួយថ្ងៃព្រឹកឡើងយើងអាចទិញផឹកកើតថ្ងៃឡើងយើងអាចទិញផឹកកើតល្ងាចឡើង យើងអាចទិញផឹកកើតបាន តែកុំភ្លេចភេទជ្ជៈម៉ែភេទជ្ជៈអោលឺឯងញោមលឺអត់កូនសម័យឥឡូវនេះញោមយាតពុតបរិស័ទដែរបើ ភេទជ្ជៈវាណាញោមព្រលឹមឡើង បើវាជួបគ្នាដឹងដាច់លះកេះហ่ะ ថ្ងៃឡើងបើប្រជុំគ្នាដាច់មួយកេះហាល្ងាចឡើងបើវាមាន សាច់ខ្លែមអីវាដាច់មួយកេះពីរកេះហាមែនទេញោមមែនអត់ហើយសួរមើលកូនណាខ្លះញោមយាតពុតបោះសាត់ដែរដែលនឹកឃើញថាអញ្ចេះម៉ែខ្ញុំចាស់ឪខ្ញុំចាស់បើម៉ោង1ម៉ោង2នេះថ្ងៃក្តៅណាស់បើសិនតែខ្ញុំបានតឹងទឹកតឡាចបានទិញអឺ អាស្អីគេខារបៅទឹកអីជីតាន់អីខ្លះសេតិចតិចយកទៅជូនម៉ែយកទៅជូនឪខ្ញុំមិនដឹងថាគាត់ហូបទៅនឹងគាត់តិចហើយគាត់មានកម្លាំងអាម៉េចទៅទេណោះសួរថាមានកូនណាដែលនឹកឃើញអញ្ចឹងអត់ញោមញោមមានបណ្ដាមានតិចណាស់ញោមភេតិចគេមួយថ្ងៃគេផឹក3ដងកោតណាញោមតែភេតិចម៉ែណាញោមក្នុងមួយថ្ងៃមិនទាន់មានគេទិញជូនមកកំប៉ុងផងទេ មែនទេញោមមែនអត់មែនអត់ហើយយ៉ាងគិតឲ្យមែនតែណាភ័យតិចយើងណាថ្ងៃណាក៏យើងលេខផកកើតតែកុំភ្លេចនឹកឃើញលេខលោកឲ្យភេតិចម៉ែភេតិចឪនឹងបានខ្លះផងបើមិនបានរាល់ថ្ងៃអីឲ្យបាន2 3ថ្ងៃបានហូបម្ដងទៅមួយអាទិត្យពីរអាទិត្យឲ្យបានហូបម្ដងទៅណាញោមណោះអូ កំលែងកូនខ្លះតែមួយខែដែលបានខារបៅជូនម៉ែមកកំប៉ុងខារបៅជូនឪមកកំប៉ុងពី3ខែមិនទាន់នឹកឃើញគាត់មកកំប៉ុងពីរកំប៉ុងមួយឆ្នាំពីរឆ្នាំកុំអោយដែលនឹកឃើញគាត់មួយកេះពីរកេះណែអត់មែនណាញោមកូនខ្លះនោះអូដល់អាម៉ែនឹងហូបលេង កាត់ឪនឹងហូបលេងកាត់តាំងបាច់មកគៀកម៉ែគៀកឪអាកូនខ្លះមែនទេញោមមែនអត់ ម៉ែអើយម៉ែមកឯងស្គាល់កូនណអត់អើអើយអើឯងស្គាល់កូនណអត់ឥឡូវកូនទិញហាំប៊ឺហ្គឺកូនទិញភីសាយកមកជូនម៉ែឯងយកមកជូនអើឯងហើយចោះអើឯងហូបកើតអត់ម៉ែឯងហូបកើតអត់នឹងហូបកើតអាម៉េចញោមបើបំពង់ករឹងហើយហ្នឹងហើយបើស្គៀមគាត់រឹងហើយហ្នឹងមែនទេញោមហើយភ្នែករបស់គាត់នឹងបើកម្ដងម្ដងនឹងទឹកភ្នែក កហោមកព្រិចព្រិចអាទឹកសបោកហោមកព្រិចព្រិចអាទឹកមកដឹងកហោមកព្រិចព្រិចតាំងបាច់បាននាំគ្នាដឹងគុណម៉ែដឹងគុណអោហើយដឹងគុណរបៀបហ្នឹងអីប្រយោជន៍អីញោមប្រយោជន៍អត់អត់ប្រយោជន៍ទេអានឹងកូនញោមឯងហ្នឹងបើកូនថ្មវិញងើបធាក់អីដល់បកាច់ងាប់ហ្មងកាលនៅហូបកើតអត់មានអាណាទិញយកមកជូនទេមែនទេញោមមែនអត់មកដល់អាហូបលេងកើតហើយបាននាំគ្នាយកនេះយកនោះយកមកជូនអត់ប្រយោជន៍ទេញោម អាកូនអញ្ចឹងអញ្ចឹងនោះមែនទេញោមមែនអត់អញ្ចឹងបើនឹកគុណម៉ែបើនឹកគុណឪសូមមេត្តាដឹងគុណម៉ែដឹងគុណឪតន់គាត់នៅហូបកើតណាញោមណាបុរាណថាលហឹកលហៈខាងក្នុងស៊ូឲ្យទៅលហេមលហាមខាងក្រៅទៅប្រសើរសំខាន់ឲ្យ តម៉ែយើងហូបកើតឲ្យយើងហូបកើតគាត់ចង់ហូបអីធ្វើជូនគាត់ទិញជូនគាត់ពិសាឲ្យទៅ ហ្នឹងហើយហ្នឹងទើបសំជាកូនល្អទើបសំជាកូនកតញ្ញូញោមណាស់អនុមោទនាហ្នឹងហើយប៉ុណ្ណឹងចោះញាតិញោមការសម្ដែងបធរទេសនាក៏បញ្ចប់ ត្រឹមនឹងទៅចោះតែមុននឹងបញ្ចប់ក៏សូមអញ្ញាតញោមពុទ្ធបរិស័ទសំណាក់ខន្តីអភ័យនទោសដល់អាត្មា ដែលជាអ្នកថ្លាថ្លែងសម្ដែងនៅពធទេសនា នៅក្នុងស្រុក អង្គរជុំខេត្តសៀមរាបនៅក្នុងគណៈពេលនេះម្យ៉ាងវិញទៀតសូមមកកេណ្ឌពរគុណចាស់គ្រប់ព្រះអង្គជូនបនកសលយាយតាពុតបរិស័ទណាគុណជាតិឲ្យបានសម្រេចធរជន់ពោះគឺមគ្គ4ផល4នៅពាន1គ្រប់គ្រប់ព្រះអង្គគ្រប់គ្រប់គ្នាដល់រាមណាបើមិនតាន់បានសម្រេចធរជន់ពោះបើបានមកកើតជាមនុស្សវិញទៀតសូមមេត្តាកុំឲ្យបាក់ថ្មិញហើយនឹងសក់ស្កោណាញោមណាអនុមោទនា អយ៉ាងធម្មទេសនាសង្ឃេបេណនតិតាបធរទេសនា សន្មតចប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំងធរទេសនា នគ្រប់គ្នាគ្រាន់ស្ដាប់